ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយជាថ្មីនៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នានៅបទពិសោធន៍ចំណេះដឹងតាក់ទងទៅនឹង Facebook Page ដែលនៅក្នុងមេរៀនថ្ងៃនេះគឺខ្ញុំនឹងលើកឡើងចំនួន8ចំណុចដែលចំណុចទី1ទី2 3ទី4ទី5ទី6 ទី7ទី8អញ្ចឹងសម្រាប់8ចំណុចនេះគឺជាមូលដ្ឋានគ្រឹះក៏ដូចជាការចាប់ដើមដែលជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាដែលទៅតែចាប់ដើមរៀនថ្មីក៏ដូចជាចាប់ដើមនៅប្រព័ន្ធ social media ទៅលើការពេញនិយមបច្ចុប្បន្នគឺ Facebook page សង្ឃឹមថាមេរៀននេះនឹងជាការអឺផ្ដល់ទៅលើ បទពិសោធន៍ក៏ដូចជាកន្លឹះមួយចំនួនសម្រាប់ធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យចំណាយពេលវេលាយូរបងប្អូនទាំងអស់គ្នាសូមជួយទៅទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទតោះ សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបាននឹងធ្វើការចែករំលែកក៏ដូចជា បង្ហាញបងប្អូនតាក់ទងទៅនឹងការបង្កើតនៅ Facebook Page មេរៀននេះគឺសម្រាប់បងប្អូនដែលទើបតែរៀនថ្មីក៏ដូចជាទើបតែចង់ចាប់ផ្ដើមនៅក្នុងការបង្កើតទំព័រអង់គ្លេសគេថាបង្កើត Page អញ្ចឹងទៅលើការបង្កើតបងប្អូនទាំងអស់គ្នាចូលទៅកាន់នៅ Facebook របស់បងប្អូនអញ្ចឹងទៅលើការបង្កើតខ្ញុំបញ្យល់3ចំណុចទី1បងប្អូនងាកមកខាងឆ្វេងគឺឃើញពាក្យថា page អញ្ចឹងចុចលើនឹងទី1 គឺនឹងឃើញទាំងបែបនេះបងប្អូនមានเพจប្រហែលគឺមានប្រហែលអឺលោតដល់នឹងមានប្រហែលហ្នឹងជា admin ក្តីជា editor ក្តីគឺមានដល់នឹងនេះ page your manage អញ្ចឹងសម្រាប់ការបង្កើតបងប្អូនអាចចុចនេះកន្លែងពាក្យថានេះកន្លែងសញ្ញាបូក create new page អញ្ចឹងកន្លែងគឺការបង្កើតទំព័រថ្មីនឹងសម្រាប់ចំណុចទី1សម្រាប់ចំណុចទី2បងប្អូនទាំងគ្នាចូលមក home វិញដែរគឺបងប្អូនចុចពាក្យថានេះ menu menu បងប្អូនហើយបងប្អូនចុចពាក្យថា page នេះបងប្អូន page កន្លែងហ្នឹងគឺ load កន្លែងដូចគ្នាចុចលើកន្លែងបូក create new page នេះគឺ load ទាំងបែបនេះដូចគ្នាសម្រាប់ទី3បងប្អូនអាចចុចចូលទៅកន្លែង menu ដូចគ្នាប៉ុន្តែបងប្អូនទាំងអស់គ្នាចូលទៅកាន់ពាក្យថា page អញ្ចឹងចុចលើ page នេះគឺវា load កន្លែងហ្នឹងដូចគ្នា desktop preview ខ្ញុំដាក់ mobile preview វិញ អញ្ចឹងសម្រាប់ការបង្កើតទី1នៅកន្លែងនេះអឺបងប្អូនទាំងនេះកន្លែងនេះដំបូងគឺដាក់ឈ្មោះអញ្ចឹងបងប្អូនចង់បានឈ្មោះប្រភេទណាគឺដាក់បែបហ្នឹងទៅតែនៅក្នុងការដាក់គឺមិនមែនចេះតែដាក់ទៅពីពីទេគឺយើងត្រូវដឹងពីគេហៅថាគោលបំណងខ្លួនឯងនៅក្នុងការបង្កើតទំព័របង្កើតសម្រាប់ខ្លួនឯងក្តីសម្រាប់ស្ថាប័នរបស់បងប្អូនក្តីបង្កើតសម្រាប់ការគេថាធ្វើ fake ផ្សេងៗក្តីអាស្រ័យទៅលើការបង្កើតបងប្អូនប៉ុន្តែ ទៅលើគោលការណ៍នៅ Facebook បងប្អូនអាចឆែកមើល policy Facebook បានតែនេះគឺខ្ញុំបញ្យល់ត្រួសត្រាសឲ្យបងប្អូនកាន់តែយល់កាន់តែងាយស្រួលកុំឲ្យគេហៅថាខុសទៅលើគោលការណ៍ទី1បងប្អូនបង្កើតដែលខុសគោលការណ៍គឺអឺដាក់សញ្ញាឧទាផ្កាយសញ្ញានឹងឬក៏សញ្ញាអឺភាគរយក៏ដូចជារូបដុល្លារអញ្ចឹងនេះគឺតកតងទៅនឹងគោលការណ៍ដែលនឹងអាចខុសមួយទៀតតកតងទៅនឹងអសរគឺបងប្អូនដាក់អសរឡាតាំងទាំងអស់ ចឹងឧទាហរណ៍បែបនេះអូខេអក្សរឡាតាំងបែបនេះគឺអក្សរធំទាំងអស់គឺខុសទៅលើគោលការណ៍នៅ Facebook page អញ្ចឹងនេះគឺតកតងទៅនឹង policy ថ្មី នៅក្នុង Facebook បើសិនជាបងប្អូនកុំឲ្យខុសគោលការណ៍បងប្អូនអាចថែមអក្សរខ្មែរខាងមុខក៏បានអត់ជាបញ្ហាគឺអត់ខុសគោលការណ៍ទេតោះនេះបងប្អូនបើសិនជាដាក់អក្សរធំទាំងអស់អញ្ចឹងគឺខុសគោលការណ៍នៅ Facebook តោះបងប្អូនអូខេសម្រាប់អឺចំណុចទី2តកតងទៅនឹងឈ្មោះឥឡូវឈ្មោះនេះខ្ញុំដាក់អឺ idol ឧទាហរណ៍ idol ចុះខ្ញុំដាក់អក្សរអង់គ្លេស idol ក៏ប៉ុណ្ណឹងសម្រាប់ទី2គឺតកតងទៅនឹង category អញ្ចឹង category ខ្ញុំអាចបញ្យលចំនួន4ប្រភេទទី1គឺអ្នកដែលបង្កើតសម្រាប់វីដេអូបងប្អូនអាចស្វែងរកពាក្យថា video video អូខេអញ្ចឹងវីដេអូគឺមានច្រើននៅក្នុងនេះគឺបងប្អូនអាចជ្រើសទៅតាមអ្វីដែលជាតម្រូវការវីដេអូ game ឬក៏ជាវីដេអូ game store gaming video creator music video ពពួកអពពួកអ្នកដែលគាត់លក្ខណៈចង់ពូកែថតរូបថតជាវីដេអូ even video grapher អូខេអញ្ចឹង TV show អញ្ចឹងបងប្អូនអាចរើសយកអ្វីដែលបងប្អូនចង់បានដាក់លើនឹងទៅទី2តកតងទៅនឹងគេថាប្រភេទ public អូខេ public នេះអញ្ចឹងមានច្រើនបងប្អូនអាចជ្រើសយកអ្វីដែលបងប្អូនត្រូវការ ហើយមួយទៀតគឺតកតងទៅនឹង real estate អូខេអញ្ចឹងនេះអ្នកធ្វើការចលនាទ្របអញ្ចឹងមានច្រើនក្នុងនេះគឺបងប្អូនអាចជ្រើសរើសយកបានតោះនេះបងប្អូនចូលអ្វីដែលជារបស់បងប្អូនកុំឲ្យខុសទៅលើថាថាគេថា page ឧទាហរណ៍ page ខាងដីឡូដល់ពេលរឿងហ្នឹងទៅដាក់ cost មិនតិចនឹងខុសបងប្អូនឧទាហរណ៍ page ខាងនេះដីឡូចុះដល់ពេលហ្នឹងទៅដាក់ beauty អញ្ចឹងទៅឧទាហរណ៍ beauty អញ្ចឹងណានឹងខុសណាបងប្អូន ខុសទៅលើគេថាប្រភេទនៃ page ផ្សេងដល់ពេលឈ្មោះ page ដីឡូទេដល់ពេលទៅលើប្រភេទ page ខាងលក់ផលិតផលអីចឹងណាផលគ្រឿងសម្អាងនឹងវាឆ្កុយខុសទៅពីអញ្ចឹងណានឹងខ្ញុំយល់ដើម្បីកាន់តែងាយស្រួលក្នុងការកំណត់កន្លែងនេះអញ្ចឹងមួយទីគឺតកតទៅនឹងគ្រឿងសម្អាងបងប្អូនអាចយក beauty beauty beauty cosmetic នេះបងប្អូនបើខាង salon ឬខាងអីផ្សេងបងប្អូនមើលថាតើ តាក់ទងទៅនឹងបងប្អូនអត់អូខេនឹងតាក់ទងទៅនឹងចំណុចទី3ចំណុចទី4បើសិនជាបង្កើតសម្រាប់ខ្លួនឯងបងប្អូនអាចយក personal អូខេ personal coach នេះមានច្រើនក្នុងនេះបងប្អូនអាចរើសយកខ្លួនឯងអូខេអញ្ចឹងបើសិនជាសម្រាប់វីដេអូនេះខ្ញុំបានធ្វើឡើងគឺខ្ញុំឧទាហរណ៍ខ្ញុំសម្រាប់គេថាប្រភេទវីដេអូអញ្ចឹងខ្ញុំយកនេះវីដេអូហ្នឹងអូខេ អញ្ចឹងនេះគឺតកតងទៅនឹង category បងប្អូនអាចធ្វើការជ្រើសរើស category នឹងចំនួន3ដែលបងប្អូនអាចរើសធ្វើម៉េចឲ្យដូចទៅលើ page ក៏ដូចជាគេថាសម្របសំស្របទៅលើទំព័របងប្អូនទាំងអស់គ្នាអញ្ចឹងអាចរើស3តែខ្ញុំដាក់តែមួយទេបងប្អូនជ្រើស3អាចថែមឧទាហរណ៍ខ្ញុំថែមឧទាហរណ៍ចុះមួយទៀតបើថាអូខេដើម្បីបងប្អូនដឹងថានៅពេលដែលដាក់លើ3វាលោតបែបណាអញ្ចឹងថែមមួយទៀតលោតដូចគ្នាតែចុចទៅលោតក្រហមហេបងប្អូនគឺមានតែ3ហ្នឹងទេអូខេតែខ្ញុំយកតែមួយទេ អូខេចំណុចទី3បងប្អូនទាំងនេះចូលកន្លែង description ការពិពណ៌នាបងប្អូនទាំងនេះអាចទៅសេឧទាហរណ៍ទៅសេអ្វីដែលជារបស់បងប្អូនតែខ្ញុំដាក់ VR អឺ photo grapher grapher អូខេប៉ុណ្ណឹងហើយបន្តមកបងប្អូនចុចពីដាក់ create ឃើញប៊ូតុងនេះ create អូខេបងប្អូនអញ្ចឹងបន្ទាប់ពីការ create ហើយបងប្អូនទាំងអស់គ្នាគឺក្លិចមកខាងក្រោមទៀតគឺមាន add profile picture ដែលយើងនិយាយកាត់គឺដាក់ profile profile page profile account តែក្នុងនេះគឺទំព័រ page តោះនេះបងប្អូនអញ្ចឹងសម្រាប់ profile កម្រិតស្តង់ដាដែលដាក់ទៅគឺគេថាល្មមឬក៏សមទៅលើរូបកន្លែងនេះគឺបងប្អូនអាចគួរតែយល់អំពី size ឬក៏ទំហំអូខេកន្លែងនេះគឺ170គុណនឹង170 pixel ឬក៏170 4ជ្រុងណាអូខេ អញ្ចឹងសម្រាប់កន្លែងនេះគឺទំហំប្រព័ន្ធនេះ170គុណនឹង170 pixel សម្រាប់ cover អញ្ចឹង cover គឺបងប្អូនកន្លែងនេះដាក់គឺមានទំហំស្តង់ដាររបស់ cover គឺ1640គុណនឹង856 pixel អូខេអញ្ចឹងបន្តពីការដាក់អញ្ចឹងឧទាហរណ៍ខ្ញុំដាក់រូបនេះមួយអូខេរូបនេះមួយដាក់ឲ្យតាក់ទាញមួយមើលអញ្ចឹងរូបនេះអឺ cover ខ្ញុំដាក់រូបអឺវាស្រ័យចុះឧទាហរណ៍ណាអញ្ចឹងនៅពេលដែលយើងដាក់គឺអឺបងប្អូនមើលទៅខាងនេះខាងឆ្វេងដៃដែលខ្ញុំបង្ហាញនេះនេះឃើញឃើញ drag to responsition នេះបងប្អូនអាចទាញបានអូខេទាញបានចង់បានរូបអឺពូរូបនេះវាធំជាងគេថា cover ទំហំហ្នឹងណាអញ្ចឹងយើងអាចទាញអូខេទាញប្រព័ន្ធហ្នឹងយើងដាក់ប្រព័ន្ធនេះឬខ្ញុំដាក់លឹងលើតិចប្រព័ន្ធនេះយក text ដែលស្អាតចុះ ចឹងខ្ញុំ save អូខេនេះគឺតកតងទៅនឹងការបង្កើតអញ្ចឹងទៅលើការបង្កើតគឺខ្ញុំបាទមានតែប៉ុណ្្នេះទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នា ចង់ដឹងថាតើការរៀបចំ page ឲ្យស្តង់ដារគឺបងបងប្អូនអាចទៅតាមដានទស្សនានៅក្នុងវីដេអូទី2របស់ខ្ញុំដែលខ្ញុំចាប់ដើមធ្វើបាទអឺនេះគឺជាមេរៀនទី1បងប្អូនទាំងអស់គ្នាមេរៀនទី2នឹងខ្ញុំនឹងធ្វើវីដេអូបន្តទៀតអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបាទ